វាវាអត់បញ្ហា អីទេបើថាថ្ងៃណាមួយអបនិស័យដល់ថាអើវាត្រូវទៅអញ្ចឹងក៏ទៅធម្មតាទៅមិនមែនថាហេត្រូវទប់កុំអោយទៅអីក៏មិនបាច់ដែរបួសមិនបួសអីគាត់ថាបើថ្ងៃណា វាត្រូវសម្រេចចិត្តថាទៅទៅទៅក៏អត់អីដែរប៉ុន្តែកុំអោយសង្ឃឹមមុនណាសង្ឃឹមមុនហ្នឹងវាកើតទុកខឹមមុនទៅបួសប្រហែលជាសុកហើយមានកូនរំខានគ្មានប្តីរំខាន គ្មានគិតរឿង invoice អីគេវាមិនមែនថាបួសมันល្អទេក៏មានកន្លែង ខ្លះលោក វាអាស្រ័យលើបុគ្គលដែរគឺយើងមានសំណាក់សិក្សាអីអីល្អទៅក៏វានៅតែក្រន់បា មានកន្លែងដែលថាគេអត់ឲ្យខ្វល់រឿងលុយរឿងកាក់អីស្អីស្អីគេទំនុកបំរុងរៀបចំហើយណាអានឹងជាឱកាសជាឱកាសល្អសម្រាប់អ្នកមោះហើយព្រោះ ល្អនឹងល្អអីគេល្អ សម្រាប់រៀនសូត្រប្រតិបត្តិអត់មានល្អទៅសងំសុកឯណាកុំច្រឡំឧទាហរណ៍ថាវត្តមួយហ្នឹងគេរៀបចំអស់ហើយគេឲ្យអូបើចង់សាកល្បងជីវិតណាអ្នកបួសបើចង់សាកល្បងជីវិតអ្នកបួសគួរតែសាកល្បងកន្លែងណាដែលវា មិនជាសម្ពាធឲ្យយើងពិបាកប្រតិបត្តិធម៌វិន័យហើយបើទៅខណៈ វិន័យនឹងក៏ពិបាកអនុវត្តហើយកុំចាំបាច់និយាយដល់ផ្លូវចិត្តព្រោះសិលសមាធិបញ្ញា គុណធម៌ផ្សេងផ្សេងបើសិនជាវិន័យនឹងអត់ល្អហើយវាគ្មានទៅដោះដាលអីវាទេសមាធិនឹងវាមិនកើតចម្រើនទេ បើសិនជាប្រព្រឹត្តកន្លងសិក្ខាបទច្រើនវានឹងកើតក្តៅកាហាយអញ្ចឹងបានព្រះអង្គប្រៀបដូចសិលជាវិន័យនឹងដូចលបង ចិត្តយើងដូចផ្ទៃដី ឃើញទេសមាធិដូចជាជីនៅក្នុងដីរីឯបញ្ញាប្រៀបដូចជាពូជដែលវាដោះអញ្ចឹងយើងគិតថាពូជវាដោះមិនក៏ដោយបើអត់លបងហើយហ្នឹងសัตว์វាមិនស៊ីដែរខ្ទេចខ្ទីអស់ហើយពីមុនចុះយើងមិនដឹង មិនដឹងថាវាយ៉ាងម៉េចជារបួសតាមប្រពៃណីអីចឹងណាប៉ុន្តែសម័យនេះវាមានអ្នកនិយាយធម៌វិន័យបានប៉ុណ្ណឹងហើយ សម្រាប់កុលបុត្រអ្នកចង់បួសត្រូវកំណត់គោលដៅ ថាបួសធ្វើអីហ្នឹងហើយអេនៅកុហកបាក់ពេកទៅបួសអាហ្នឹងចង្រៃទេចង្រៃសាសនាទេអាហ្នឹងមិនមែនទៅចម្រើនសាសនាទេខ្លួនឯងក៏ចង្រៃក៏ចង្រៃសម្រាប់សាសនាដែរគណៈគិច្ចពីពិបាកគិច្ចពីពិបាកគិតថាបួសស្រួលអាហ្នឹងចង្រៃតាំងពីគិតទៅមកចង្រៃមកហៅថាអីឧបកិលេកាបួសលេងបួសសបាយឬក៏ឧប បជីវិកា4ចាំជីវិតដល់អានឹងអាសាក់ចង់ទៅស្រួលហួសស្រួលនៅនឹងហ្នឹងណាចឹងរៃជួនកាលយើងមានអារម្មណ៍ធុញតែប៉ុណ្ណាប៉ុណ្ណាបួសទៅហើយយើងធុញកន្លែងនោះទៅយើងត្រឡប់មកកន្លែងដែរយើងត្រឡប់ចឹងបានថា ទៅដោយធុញមិនមែនទៅ ដោយជ្រះថ្លាមិនមែនទៅដោយបញ្ញាអត់ទេអត់ល្អទេគាត់នៅធុញអញ្ចឹងបាន ថ្ងៃមុនថ្មជួបមនុស្សម្នាក់ដែលគាត់ជួបបញ្ហាកាន់តែធ្ងន់ណាគាត់បែកពីប្តីមួយគាត់ការមួយទៀតប្រឈឺប្តីជួបបញ្ហាកាន់តែធ្ងន់លោដល់បញ្ហាប៉ុន្តែមិននិយាយឈ្មោះគាត់ទេតែជាជាបញ្ហាជាក់លាក់ដែលថ្មដោះស្រាយឲ្យគាត់នោះដែលគាត់ពិបាកចិត្តមែនទេហ្នឹងដោយសារអីគាត់នៅក្មេងដែរសម្រស់គាត់ នៅ បានដែរបែកពីប្តីមួយដើម្បីប្រឈឺប្តីមុនហ្នឹង រៀបការមួយទៀតដល់អាមួយទៀតនោះធ្ងន់ជាងមុនទៀតព្រោះមិនមែនទៅដោយដោយការយល់ណាគ្រាន់តែចង់ប្រឈឺប្តី មួយទៀតអញមិនមែនអន់ទេអត់ឯងក៏អញមាន អ្នកផ្សេងណែណែណែណែអាទៅដោយកិលេសទៅដោយមានអ្នកទៅដោយអួតអត់ទេគ្មានគោលដៅជីវិតច្បាស់លាស់ទេអានោះប៉ុន្តែមិនមានន័យថាមិនលែងត្រូវតែនៅជាមួយអានេះអត់ទេគិនយើងមើលអាគោលដៅរបស់ជីវិតរបស់យើងត្រូវនៅមួយគ្នាក៏នៅ ត្រូវលេងក៏លេងប៉ិនដំណើរតទៅមុខទៀតអត់មានប្រឈឺនឹងឯងទេត្រូវមើលគោលដៅជីវិតខ្លួនឯងដើរមិនហ្នឹងមិនមែនគ្រាន់មកទៅពងអួតអ្នកហ្នឹងអញត្រូវតែយកអ្នកថ្មីឲ្យលយជាងមុនអញ្ចឹងចង់បានល្អជាងមុនចូលអន់ជាងមុនយ៉ាប់ហើយស្គាល់គេមានច្បាស់អីភ្លាមភ្លាមមកហើយម្យ៉ាងទៀតមនុស្សយើងឆាប់បាក់អាពេលបែកពីមនុស្សម្នាក់ឯងមានអ្នក លួងឆាប់ទៅណាអានោះអូ គឺកំពុងតែកើទុកមានអ្នកដាក់ស្មាឲ្យផ្អែកទៅភ្លាមអានឹងគ្រោះថ្នាក់គ្រោះថ្នាក់ហ្នឹងហើយចឹងនៅពេលដែលកើតបដិខៈទោមនោះមិនប្រកាសថានឹងជាការនឿយណាយឯងគ្រាន់តែធុញធុញនឹងនឿយណាយខុសគ្នា ពាក្យនឿយណាយ គឺកើតដោយការសង្វេគ កើតសង្វេគឯងឃើញ ថាវាមិនទៀងវាជាទុកពិចារណាដោយ បញ្ញាទេអាហ្នឹងហើយអត់មានចង់រស់អីជំនួសទេឃើញថាស្អីក៏ទុកដែរឲ្យតែជាសង្ខារធោទុកទាំងអស់អត់មានកន្លែងណាដូចជំនួសថាបើអានេះសុកជាងអានេះសុកជាងអត់ឃើញអញ្ចឹងទេការសង្វេគសង្វេគចំពោះសង្ខារធោមិនមែនសង្វេគចំពោះរឿងឯងកុំច្រឡំយើងមាន ពេលខ្លះយើងធុញនឹងរឿង យើងថាយើងសង្វេគមែនទេ ពាក្យថាសង្វេគគឺមិនមែនធុញមួយរមួយអានឹងធុញមួយរួមមួយយើងហែកមើលមួយតោសៈបរិខៈនឹងអានឹងមួយទៀតតណ្ហា ចង់យកមួយមួយជំនួសសិតកលេសទាំងអស់ហើយយើងយើងកែយើងយល់ថាអូយើងនឿយណាយឥឡូវអត់ទេអត់រៀនអត់ដឹងទេហ្នឹងហើយពីព្រោះ នៅពេលដែលយើងនឿយណាយើងយើងធុញនឹងមួយហើយយើងចង់ធ្វើអីមួយទៀតដែលគិតថាអានឹងល្អជាងហ្នឹងកលេចមើលទៅអត់មានបញ្ញាទេពេលយើងធុញនឹងអាមួយអានឹងកិលេសមួយហៅថាតោមនោបដិខៈឆ្នាំងថ្នាក់ធុញឃើញហើយយើងឃើញអាមួយទៀតនឹងល្អជាងយើងចង់ដើរទៅអាមួយទៀតនឹងល្អជាងប៉ិនសួរថា នៅក្នុងអាមួយហ្នឹងណាមួយហ្នឹងជាសង្ខារធោដូចគ្នាហ្នឹងអញ្ចឹងយើងធុញនឹងអាមួយបដិខៈដល់យើងពេញចិត្តនឹងអាមួយតណ្ហា អាតូមនោះនឹងអានេះទុកបច្ចុប្បន្នដល់តណ្ហាមួយទៀតកំពុងកពូនថ្ងៃក្រោយវាទុកមួយអានឹងទៀតតែបើភាពនឿយណាយនឿយណាយដោយនិព្វិទាដូចដូចព្រះអង្គសម្ដែងថាអឺសព្វេសង្ខារាអនិច្ចាតិយទាបញ្ញាយបស្សតិនៅពេលណាដែល សត្វលោកពិចារណាឃើញថាសង្ខារទាំងឡាយមិនទៀងហ្នឹងពិចារណាដោយបញ្ញាណាមិនមែនតោមនោហើយនឹងតណ្ហាមិញណាអញ្ចឹងមកចែកឲ្យដាច់មនុស្សយើងច្រើនណាស់ដែលថាធុញនឹងមួយចង់យកមួយមកចំនួនហ្នឹងអានឹងអត់រួចពីទុកឯងវិលនៅក្នុងវត្តដាក់ដដែលប៉ុន្តែនឿយណាស់ក្នុងទុកមានន័យថាម៉េចដែលនឿយណាស់នៅក្នុងទុកបាន គឺទល់តែឃើញ សង្ខារហ្នឹងមិនទៀង អញ្ចឹងអារឿងនេះក៏មិនទៀងនោះអារឿងថ្មីដែលប្រាថ្នាហ្នឹងក៏មិនទៀងដែរគឺនឿយណាស់ទាំងពីរអ្វីដែលកំពុងទៅហ្នឹងក៏សង្ខារអ្វីដែលចិត្តកំពុងប្រាថ្នាហ្នឹងក៏សង្ខារនឿយណាយនៅក្នុងទុក្ខណាអថនិពិនតតទុក្ខេនេះដល់ឃើញអសង្ខារហ្នឹងហើយគ្រានោះឯងទៅកើតការនឿយណាយនៅក្នុងទុក្ខអញ្ចឹងអារឿងកំពុងទៅក៏ទុក្ខអារឿងប្រាថ្នាក៏ទុក្ខយល់ទេទាំងពីរហ្នឹងអត់អត់ត្រូវការមួយណាទាំងអស់ អាហ្នឹងបានឈ្មោះថានឿយណាយអារឿងកំពុងទៅនិងអារឿងកំពុងចង់ទាំងពីរហ្នឹងជាសង្ខារដូចគ្នាទៅចិត្តនឹងវាអត់ជាពាក់នឹងអាមួយណាដែរអាមួយណាក៏អត់ជាពាក់ដែរអារឿងកំពុងទៅក៏អត់ជាពាក់អារឿងកំពុងចង់បានក៏អត់ជាពាក់ឃើញមិនដំណើរចិត្តយើងហាមមិនអោយទៅមិនអោយចង់ទេវានៅតែទៅវានៅតែចង់ក៏ប៉ុន្តែបញ្ញាឃើញថាអាទៅនឹងក៏ទុកអាចង់នឹងក៏ទុកយល់ទេ ហ្នឹងហើយអញ្ចឹងវាអត់មានទើសមួយទៅចាប់មួយទេនឿយណាយទាំងពីរអញ្ចឹងជីវិតហ្នឹងយ៉ាងម៉េចក៏បានដែរពេលហ្នឹងនៅនឹងក៏បានទៅនោះក៏បានឃើញទេមិនមែនគិតទៅនៅនឹងទុកទៅនោះសុកមិនមែនទេអាហ្នឹងដំណើរតណ្ហាទេដូចដូចយើងថាការនៅខ្មែរបាក់មកអូស្ត្រាលីក៏លោស្រួលមកស្រួលអីក៏ទុកអូស្ត្រាលីនឹងទៀតអូនៅមនុស្សបាក់ទៅទេវតាគេលោសុកអូទៅដដើមនៅទេវតានឹងទៀត ចឹងបានព្រះអង្គឲ្យទទួលនៅអ្វីដែលកំពុងកើតហ្នឹងវាកើតពីបច្ច័យព្រមជាមួយវាប៉ុណ្ណឹងហ្នឹងហើយព្រោះណាគេថាអញ្ចឹងអញ្ចឹងដែលគេស្ដាប់ទៅសម្រេចគុណធម៌ហ្នឹងគឺព្រមចំពោះសភាវៈដែលកំពុងប្រាគាត់ព្រោះគេថាមួយមួយវាណាស់តែយើងអត់យល់ទេជួនកាលយើងចាំតែពាក្យយើងចាំតែពាក្យពយល់ឡងច្បាស់ជ្រែងប៉ុន្តែក្នុងរឿងមែនតើយើងអត់ចេះដោះឥឡូវមកហែកឲ្យឃើញថា អាមិនទៅតែហៅថានឿយណាយអាមិនទៅតែហៅថាធុញទ្រាន់វាខុសគ្នាដូចអ្នកខ្លាំងគាត់ជួបប្តីបាក់ពេកអូខ្ញុំរៀងហើយខ្ញុំនឿយណាយហើយមកពីប៉ះប្តីបាក់ពេកហ្នឹងសាបានប្តីល្អមកខ្ញុំគឺក៏វៀនវៀននៅនឹងនៅក្នុងគោលគំនិតគាត់ហ្នឹងតាមពិត ដោយសារនឹងប្តីនឹងធ្វើឲ្យខុសចិត្តពេកហើយគិតថាធុញនឿយណាយប៉ិនមែនពេលខ្លះអានឹងវាចិត្តធុញចូលទេតោមណោះចិត្តធុញឯងមិននឿយណាយឯង ដល់ហើយទៅតំអូនតំអែនោះបើខ្ញុំបានប្តីល្អដូចគេឃើញទេឃើញទេមិនមែននឿយណាយទេខ្លះរៀងមកជីវិតមែនអត់យកប្តីទៀតមែនមិនមែននឿយណាយទេមកពីខ្លាចមកពីខ្លាចសាកលោបានប្តីនឹងចេះគិតចេះគូចេះថ្នាក់ចេះស្នំចេះមើលចាំតែនិយាយពាក្យនឹងចេញចោះណែពាក្យថានឿយណាយប្តីល្អក៏នឿយណាយប្តីអាក្រក់ក៏នឿយណាយដែរយល់ទេ ហ្នឹងហើយអានឹងទៅហៅថានឿយណាយវាអត់មានឱកាសឲ្យកើតទុកបន្តទៀតបើនឿយណាយមួយ ទៅត្រូវការមួយឱកាសកើតទុកនឹងមានបន្តទៀតហ្នឹងហើយច្បាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់មួយមួយមកច្បាស់យះយ៉ាប់តកូនចៅយល់អត់ច្បាស់អូស្ញប់តាប៉ុតទៅគេដល់លោកចាស់ហៃបើហ្នឹងហើយត្រូវត្រូវបញ្ហា ហ្នឹងហើយនឹងយើងគ្រាន់តែគិតពីបញ្ហាមួយរត់ទៅរួមមួយទៀតតារួមមួយទៀតដូចជំនួសតាហ្នឹងហើយអដ្ឋនិពិនតតទុក្ខេអញ្ចឹងនៅពេលដែលនឿយណាយនៅក្នុងសង្ខារទាំងអស់នឹងហើយ ទាំងអាក្រក់ទាំងល្អហ្នឹងនឿយណាយទាំងអស់ហ្មងឲ្យតែសង្ខារដែលវាកើតពីបច្ច័យហ្នឹងបងថាអញ្ចឹងហើយល្មិចកាលណាវានឿយណាយនៅគ្រប់សង្ខារនឹងហើយ អេសមគ្គវិសុទ្ធិយាននឹងហើយជាផ្លូវនៃសេចក្តីបរិសុទ្ធជីវិតអ្នកដើរនៅក្នុងផ្លូវសេចក្តីបរិសុទ្ធហើយអ្នកអត់ប្រឡាក់ទៀតទេតែបើអាធុញអាមួយ ទៅជាប់អាមួយនៅប្រឡាក់ដែរធុញអាមួយទៅជាប់អាមួយប្រឡាក់ដែរអញ្ចឹងបានអ្នកខ្លះចេះតែ compare ប្រៀបធៀបដូចមានគ្រួសារពីរដងអីចឹងលោតែមានហើយក៏រឿងយ៉ាងអារឿងប្រៀបធៀបហ្នឹងប្រៀបធៀបទៅគ្រួសារមុនគ្រួសារក្រោយអីចឹងណា លោកតែគ្រូសាមុនជាមនុស្សល្អអីអីចឹងទៅហើយគាត់ស្លាប់ទៅអញ្ចឹងមានគ្រូសាក្រោយដល់មានគ្រូសាក្រោយ តាំងប្រៀបមួយគ្រូសាមុនណាប្រៀបក្នុងចិត្តមកអស់ចិត្តនិយាយទៀតបានចំណិតប្តីអញមុនអីអីចឹងណាដល់ម្នាក់ហ្នឹងលឺគាត់ក៏ចិត្តអន់ដែរហើយយើងនិយាយឲ្យស្ដាយក្រោយទៀត ភ្លេចត្រេកអរជាមួយ អ្វីដែលកំពុងប្រកាសទៅជាប់ជាមួយអារបស់បាត់ហើយកើតបញ្ហាទៀតនឹងនឹងចឹងមកឃ្លាទៀតព្រះអង្គសម្ដែងថាអឺសពេសង្ខារាទុក្ខាតិយតិបញ្ញាយបសតិមិនមែនយើងឃើញណាបញ្ញាវាឃើញ បញ្ញាយៈហ្នឹង គឺថាឃើញដោយបញ្ញាមិនមែនឃើញដោយគំនិតយើងទេឃើញដោយតួបញ្ញាវាកើតឡើងអាស្រ័យការស្ដាប់ការពិចារណាហ្នឹងកាលណាតួបញ្ញាហ្នឹងវាកើតឡើងឃើញសង្ខារទាំងឡាយជាទុកឃើញទេដូចនិយាយមិញអញ្ចឹងទុកហ្នឹងមិនមែនតែរឿងទាស់ទេអារឿងចង់ហ្នឹងក៏ទុកដែរមិនមែនតែរឿងដែលយើងទាស់ទេអារឿងដែលយើងប្រាថ្នាហ្នឹងក៏ទុកដែរឃើញអញ្ចឹងបាទគាត់ថាឃើញទុកអថនិព្ពិនតតិទុក្ខេគ្រានោះ ទៅនឿយណាក្នុងទុកមានន័យថាគ្មានកន្លែងណាមួយដែលចង់ដូរចំនួនទេមកពិភពផែនដីនេះឬក៏មកចក្រវាលនេះមិនមែនថានៅ មនុស្សនឹងធុញចង់ទៅទេវតាម្ដងអានឹងទុកដែរព្រោះឯនឹងសង្ខារដែរណែជីវិតទេវតានឹងសង្ខារធัวដែរឃើញអត់ឃើញអ្នកត្រាស់ដឹងលោកអត់ចាំបាច់កើតជាអីទេ ឃើញទេបុត្រជនយើងប្រាថ្នាកើតជាអីនេះបាចង់កើតជាទេវតាចង់កើតជាព្រំចង់កើតជាអីចឹងទៅ ដល់តែអ្នកទទួលស្គាល់ការពិតអត់ចង់កើតអីទាំងអស់នឹងឯងហើយចប់ត្រឹមនឹងឃើញនៅនឹងចប់ត្រឹមនឹងវិញព្រះសម្មាសម្ពុទ្ធឯងព្រះអង្គមានគាត់កើតជាអីឯងព្រះអង្គឃើញណាស្របទាំងអស់លោកអត់ចង់កើតជាអីឯងព្រោះលោកឃើញកំណត់អីក៏ទុកដែរ អាទិទេពស្អីក៏ទុកដែរលោឡើងអាទិទេពគេកុហករូបធ្វើព្រះដល់គេមិនគោរពខឹងគេអីចឹង